ជំរាបសួរចាតែឆ្លើយមកវិញហើយចាយ៉ាងមកស្អាតទៀតហើយចាបងប្អូនទាំងអស់គ្នាបងមុខរបរយើងលក់ដាច់ទៅក៏នៅតែប៉ុណ្ណឹងដូចវាអត់មានធំដុំមិនសោះអញ្ចឹងណៃបងធ្វើមិនទៅបើយើងរកអ្នកពិភាក្សាបងយល់មិនដែរចានេះខ្ញុំគ្រាន់តែឃើញមុខកង្គាក៏ខ្ញុំដឹងថាកង្គាគឺជាមនុស្សដែលសំណាងហើយនឹងមានសមត្ថភាពមុខមាត់កង្គាគឺហុងស៊ុយស័កសមជាមួយនឹងមុខមាត់របស់ខ្ញុំដែលមានហុងស៊ុយដូចគ្នាហើយបាយទៅអីហ្នឹងបងបងរៀបចំឡាយហើយបាយពេលរហូតចឹងសោះអញ្ចឹង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 អូនឯងកំពុងក្បត់បងមែនអត់បើជ្រុលជាបងដឹងអីចឹងសម្រួលតាមនឹងតើឲ្យបងសម្រួលយ៉ាងម៉េចទៅបងឲ្យអូនទៅរៀនមិនមែនឲ្យអូនទៅគេទេបងប្អូនទាំងអស់គ្នាជួយគិតមើលតែខំធ្វើឈួរទៅជាគ្រប់យ៉ាងបាយជាគេទៅអូនអ្នកថ្មីហើយខ្ញុំចង់ប្រាប់ថាខ្ញុំពិតជាស្អប់អ្នកទី3ណាខ្ញុំខ្លាចខ្ញុំស្អប់ភាពយន្តជីវិតរឿងជនទី3គួរឲ្យខ្លាចមានផ្សាយជូនទេសនា នៅថ្ងៃអាទិត្យវេលាម៉ោង8យប់ លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film